សុំ5ទៅអាខ្មៅទៀតណាសុំ5ទៅអាខ្មៅអាខ្មៅសួរមកប្រហែលថ្ងៃមុនសួរមកថាពេលណាដែលលោកហ៊ុនសែនឈប់តាមរោរឿងអាត្មាឥឡូវខ្ញុំមិននិយាយទៅអាខ្មៅព្រោះអាខ្មៅហ្នឹងគឺខ្ញុំមិនហៅមិនហៅវាថាជាប្រសង់ទេព្រោះអានេះគឺជាក្មេងពៀលហើយគាត់តែយកស្បង់ចពោះទៅគប់ទៅ10តែប៉ុណ្្នឹងទេ ខ្ញុំមិនខ្វល់អាខ្មៅឯងធ្វើអីទេជីមកខ្ញុំអីប៉ុន្តែឥឡូវអាខ្មៅរកលុយអាដែង100000ដុល្លារដែលថាហ៊ុនសែនផ្ញើឲ្យជេមសុកហ្នឹងរកឲ្យឃើញបើកាលណារកមិនឃើញហ៊ុនសែននៅតែតាមជេរអាខ្មៅវាយកូចណាអញ្ចឹងគឺ5ទៅជេមសុកផងជេមសុកអើយណាសុកសគុណជួយទាលុយពីអាខ្មៅព្រោះ ឥឡូវឥឡូវយើងហៅប្រសងថាម៉េចយើងហៅប្រសងថាម៉េចបើវាមូសាអញ្ចឹងមូសាអញ្ចឹងអាមូសាហ្នឹងវាស្ថិតនៅក្នុងសិលមួយដែលថាគេកុំឲ្យមូសានោះណាហើយចុះបើអាខ្មៅវាមូសាវាអត់ព្រមឥឡូវបើចេញមកសុំទោសអាហ្នឹងអូខេបានណាអញ្ញាហិនអញហៅដៃគុណហើយឲ្យឲ្យតែហៅ ឲ្យតាខ្មៅឲ្យចេញមកសុំទោសណាឲ្យខូចបើឲ្យកាលណាឲ្យមិនព្រមសារភាពរឿង100000ដុល្លារដែលថាហ៊ុនសែនផ្ញើឲ្យជើមសុកឬសុកតគុណទេឯងកុំសង្កឹមតាអញហើយឯងអញឈប់រឿងឯងអញតាមរឿងឯងរហូតណាអញងាប់ទៅឋានក្រោមហើយអញតាមរឿងឯងរហូតទៀតព្រោះឯងខូច អើចង់ឲ្យអញហៅឯងឯងជាក្មេងពីលគ្រាន់តែយកអាស្បង់ចពោហ្នឹងយកមកគ្របខ្លួនថាហើយអញហៅអាម៉េចជើមសុកព្រោះដូចជាអត់ហៅអីណាអាខ្មៅនឹងជាប្រសងណាអាមួយនឹងសង់អីវាហើយនៅស្រុកខ្មែរនេះអានឹងអត់មានវត្តផងអានឹងដើរដេកទៅតាមព្រៃមិនដឹងទៅវាញាស់ជាមួយវិណាខ្លះ រដ្ឋអើយហើយវាចេះលើកទៀតវាថារៀលសៃវានឹងខ្ពស់ជាងរៀលសៃកណាទៅទៀតខ្ញុំខ្ញុំទៅទៀតអើបើរៀលសៃឯងខ្ពស់ឯងនៅក្នុងទៅបានហើយវាផុតត្រឹមហ្នឹងអើអាខ្មៅហើយអាខ្មៅអាមកមកយ៉ាប់ហ៎ហើយឥឡូវនេះតើយើងត្រូវធ្វើអីទៀត មិញមិញខ្ញុំធ្វើការប្រៀបធៀបមួយចំនួនវាមិនអស់ទេដោយសារយើងនឹងមកមកគេផ្សាយថ្ងៃនេះថ្ងៃនេះគឺទូទស្សន៍មួយចំនួនគេផ្សាយឯណាកាន់សឺតផងវាយបុកវាយបុកផងបើតាម BTV អាហ្នឹងគេវាយបុកតាមធម្មតាគេផ្សាយចេញតាម BTV ទេប៉ុន្តែ BTV គេវាយបុកគេផ្សាយតាមបយ័នប៉ុន្តែមិនដឹងថាទូទស្សន៍នទីទៀតគេជាប់ទៅណា ប៉ុន្តែចាំផ្សាយក៏ផ្សាយផ្សាយនេះក៏អីទៅប៉ុន្តែផ្សាយនេះក៏ឲ្យអាខ្មៅមើលដែរអាខ្មៅ100000ដុល្លារអាខ្មៅអាខ្មៅបើចេញមកសុំទោសប្រាប់ថាអត់ទេខ្ញុំនិយាយកុសអាត្មានិយាយខុសអាហ្នឹងគឺថាអត់អោបប៉ុន្តែបើមិនសងលុយហ្នឹងគឺអត់ទេមិនដោះស្រាយរឿងហ្នឹងគឺនៅជាប់រយៈបើឯងមិនសងណាហើយគាត់តែមនុស្សបោកទៅ ឥឡូវជេរគ្នាពេញនោះហើយអីស្រាក្រហមស្រីមួយម៉ាយស្រីមួយម៉ាយនឹងស្រាក្រហមម៉ោង2:10យប់ចុះហើយទៅចោតគេថាម៉ោង2:10យប់គេដឹកស្រីមួយម៉ាយចេញទៅចុះអាមុនម៉ោង2:10យប់នាងនាងមួយម៉ាយនឹងនៅជាមួយពីណាមិននៅជាមួយអាខ្មៅនិយាយតាមមួយបែបចិត្តនិយាយតាមមួយបែបចិត្តទៅចុះណាហើយ ខ្លួនឯងមើលស្រន់មួយថ្ងៃមុនរឿងបញ្ហាអ្នកមានអ្នកក្រមកលើកមកជេរហ៊ុនសែនដែរជេរហ៊ុនសែនផងទៅជេរខឹមវាសាបានទៀតអើមិនដឹងថាខឹមវាសាបានស្រាប់អាខ្មៅឬអត់ហើយប្រហែលថ្ងៃនេះចេញមកហើយដល់ទៅពេលគេថាទៅវិញបានចេញមកឥឡូវអញថាទៅវិញទៀតអញមិនហៅឯងជាសង្ឃទេ អញហៅអាខ្មៅរហូត ហើយឈ្មោះឯងក៏អញមិនហៅដែរណាអាក្មេងពីលគ្រាន់តែយកអារែងណែកតបយកស្បង់យកមកពាក់នោះបាទដរាបណាឯងមិននិយាយអារឿងរឿង100000ដុល្លារដែលហ៊ុនសែនផ្ញើទៅឲ្យគៀមសុកមិននិយាយរឿងហ្នឹងទេឯងអញនៅតែហៅឯងខ្មៅអញតាមមើលរឿងឯងលោងាប់ទៅជាខ្មៅក៏តាមមើលរឿងឯងដែរហើយវាចេះថា វារាសីខ្ពស់ជាងហ៊ុនសែនទៅទៀតអើបើមនុស្សរាសីខ្ពស់ជាងហ៊ុនសែនវាមកត្រួតហ៊ុនសែនបាត់ហ่าចាំបាច់អីមកហ៊ុនសែនហើយចាំបាច់រត់ចោលស្រុកអីអាខ្មៅហ่าកាលហ្នឹងអាណាធ្វើអីហើយបណ្ដាញអគុណឯងដែរបានពួកឯងរត់ចោលស្រុកវាស្រួលអញស្ថិរភាពនៅណាបើពួកឯងនៅហ្នឹងញ៉ៃចុញញ៉ៃ សុំទោសចូលមកអញ្ញៃអញ្ញៃជាងស្អីទេពួកឯងប៉ុន្តែពួកឯងភ្លឺណាឯងនាំមនុស្សរត់ចេញទៅក្រៅអស់អញ្ចឹងវាស្រួលអញបើឯងចាប់មានអាណាតាមចាប់ឯងឯងរត់ទៅខ្លួនឯងតាឯងចង់បានសិទ្ធិជ្រកកោនតាឯងជឿអញដើម្បីតែឯងបានទៅនៅក្រៅប្រទេសតាតែប៉ុណ្ណឹងតាអញមានធ្វើអីឯង